ទេបើព្រឹកឡាប់ដោមុខមាត់ថ្មីមើលសឹងមិនស្គាល់ធ្វើឲ្យ fan fan លន់មាត់គ្រប់គ្នាតាមប្រភព Facebook បងប្អូនប្រិមិត្តបច្ចុប្បន្នជ្រាបច្បាស់រួចមកហើយថាតារា ស្រីរូបនេះគឺមានសម្រស់ស្រស់សោភាខ្លាំងក្នុងពេលបច្ចុប្បន្នក្នុងវិស័យសិល្បៈគ្មានតារារូបស្រីណាម្នាក់ដែលមិនចង់ឲ្យសម្រស់របស់ខ្លួនអត់ថយឬមិនស្អាតឡើយ ជាស្ដែងដូចជាតារាចម្រៀងទេពព្រឹកបានកែប្រែបន្ថែមនៅ ចំណុចមួយចំនួននៃសម្រស់ធម្មជាតិលើទម្រង់នេះរបស់នាងមើលទៅកាន់តែតាក់ទាញនិងស្រស់ស្អាតទ្វេដង ពីមហាជនជាច្រើន មហាជនជាច្រើនក៏បានលន់មាត់សរសើរពីសម្រស់ថ្មីរបស់តារាចម្រៀងស្រីវ័យក្មេងរូបនេះថាប្លែកខ្លាំងទៀតផង ចុងក្រោយគេសម្គាល់ឃើញទម្រង់មុខរបស់តារាចម្រៀង ទេពព្រឹកកាន់តែប្លែកស្អាតនិងទាក់ទាញខ្លាំងបើក្រឡេកទៅមើលរូបភាពចាស់ចាស់សម្រស់ប្រៀបធៀបជាមួយប្រៀបធៀបរបស់តារាស្រីរូបនេះកាលពីមុនឃើញថាមានការប្រែប្រួលស្ទើរតែមិនគួរឲ្យជឿយ៉ាងណាមិញផ្អែកលើការលាតត្រដាងពីសម្រស់យើងក៏មកចាប់អារម្មណ៍ពីអាជីពរបស់តារាស្រីរូបនេះវិញ ឃើញថាយោងពីសិល្បៈការងារការងារជាសិល្បៈទេវព្រឹកងាកមកចាប់បង្កើតអាជីពជំនួញ ដែលមានដូចជាការលក់ផលិតផលថែរក្សាសម្រស់ដែលកំពុងតែ ដំណើរការយ៉ាងល្អមានការលើកឡើងថា ការងាររបស់ ទេពព្រឹកជោគជ័យបែបនេះដោយសារតែនាងមានគូស្នេហ៍លោកងួនច័ន្ទទេវី ដែលតែងតែយល់ចិត្តនិងនៅជួយចាំលើកទឹកចិត្ត នាងគ្រប់ពេលវេលាបិទបាត់ជាតារាចម្រៀងឯករាជ្យក៏ប៉ុន្មានតែទេបុព្រឹកនៅតែទទួលបានការគាំទ្រពីសំណាក់ fan fan ដែលសិតសឹងតែជាយុវវ័យជាច្រើនបើនិយាយពីចំណងស្នេហ៍វិញទេបុព្រឹកកាន់តែល្អអអឿនជាមួយនឹងតារាចម្រៀងលោកងួនច័ន្ទវិទ្យាប៉ុន្តែពួកគេទាំងពីរនៅ តែមិនទាន់មានគម្រោងពេលវេលាល្អសម្រាប់រៀបការតាមប្រពៃណីខ្មែរនៅឡើយទេ។ តើបងប្អូនប្រិមិត្តគិតយ៉ាងណាដែរចំពោះអត្ថបទមួយនេះបើសិនជាចូលចិត្តកុំភ្លេចជួយចុច Subscribe នៅ Channel នេះនេះម្នាក់មួយផងអរគុណជំរាបលាជួបគ្នានៅអត្ថបទព័ត៌មានក្រោយៗទៀតសូមជំរាបលា